បាទសួស្តីបងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំបានជាថ្មីនៅក្នុងវីដេអូថ្ងៃនេះគឺខ្ញុំបានធ្វើការចែករំលែកចំណេះដឹងទាក់ទងទៅនឹងការទាញយកវីដេអូអឺពី YouTube ពី TikTok ហើយនិងពី Facebook Page ឬក៏ពី account Facebook អញ្ចឹងណាបងប្អូនអញ្ចឹងនៅក្នុងកម្មវិធីខ្ញុំប្រើនោះគឺខ្ញុំប្រើកម្មវិធីមួយដែលមានឈ្មោះថា IDM ដែលពាក្យពេញរបស់វាគឺ Internet Download Manager អញ្ចឹងកម្មវិធីនេះគឺខ្ញុំបានដាក់បញ្ចូលនៅក្នុង Telegram របស់ខ្ញុំដែរខ្ញុំដាក់ link ហើយដាក់ឲ្យបងប្អូន scan QR code លើលើអេក្រង់តែម្ដងបងប្អូនអូខេនេះគឺ Telegram Channel របស់ខ្ញុំបងប្អូនអាច scan ហើយជួញចូល Channel របស់ខ្ញុំបានហើយនៅក្នុងនោះគឺខ្ញុំទៅទៅផុសងាកមិញទេតកតងទៅនឹង IDM នេះគឺខ្ញុំដាក់ link ហើយមានគេថាកម្មវិធីនឹងស្រាប់អញ្ចឹង ទៅលើកម្មវិធីនឹងអឺនៅពេលដែលបងប្អូន download ហើយបងប្អូនហ្នឹងហើយ មិនចាំបាច់បិទវីរុសអីទេនេះជាធម្មតានៅពេលដែលយើង download កម្មវិធី crack ព្រោះកម្មវិធីហ្នឹងគឺ crack ទេប៉ុន្តែខ្ញុំមិន recommend បងប្អូនបិទទេឧទាហរណ៍នៅពេលយើង download ហើយបងប្អូនប្រកាសជាទាមទារមកបិទអាកន្លែងនេះទៀតនៅក្នុងកុំព្យូទ័របងប្អូននេះកន្លែងនេះនេះកន្លែងហ្នឹងហ្នឹងហើយនេះកន្លែងនេះអញ្ចឹងខ្ញុំមិនចាំបាច់បងប្អូនមិនចាំបាច់បិទទេកន្លែងមិនបាច់បិទទេគឺ download ហើយបងប្អូនចូលទៅកម្មវិធីចូលទៅកម្មវិធីបងប្អូនណា អញ្ចឹងចូលទៅណាទេបងប្អូនឈប់តាមតិចនេះអញ្ចឹងចូលទៅ IDM ណាបងប្អូននេះនេះចូលទៅនឹងទៅហើយ click លើនឹងទៅបន្តមកទៀតបងប្អូននេះចុចមកស្ដាំណាមកស្ដាំហើយចុច run ទៅអូខេហើយអញ្ចឹងនៅពេល run ហើយគឺវានឹង load មកបែបនេះនេះបងប្អូនបែបនេះណាឥឡូវដើម្បីឲ្យស្រួលគឺខ្ញុំនឹងធ្វើការ show ឲ្យបងប្អូនមើលតែម្ដងហ្នឹងហើយចាំមើលបងប្អូនណា អញ្ចឹងបងប្អូនចូលមកកាន់កម្មវិធីដែលបងប្អូន load សិនទៅ download ណាបងប្អូនអូខេអញ្ចឹងនេះកម្មវិធីនេះហើយយើងចុច render មក run អញ្ចឹងទៅអូខេ run អញ្ចឹងទៅអញ្ចឹងចាំទីបងប្អូនណាហ្នឹងហើយអញ្ចឹង load បែបនេះណាបងប្អូននេះឃើញទេដោយសារយើងបាន run ដងហើយអញ្ចឹងវា load អញ្ចឹងហើយអូខេអញ្ចឹងនៅពេលដែលឥឡូវស្ដាប់ម្ដងទៀតនេះបងប្អូនណានេះមិញស្មានតែ run ម្ដងវាអត់ load ឲ្យម្ដងទៀតឥឡូវវា load ម្ដងទៀតអញ្ចឹងបងប្អូនមើលទៅនេះគឺ យើងចុច tick កន្លែងនេះសិនណាបងប្អូនបានវាមានពាក្យ nick អញ្ចឹង nick ទៅហើយនេះគឺ create an icon for IDM on desktop អញ្ចឹងនេះមានន័យថាវាបង្ហាញលើ desktop នឹងអត់ចង់ឲ្យបង្ហាញលើ desktop យ៉ាងអត់តែបើអត់ចង់ឲ្យបង្ហាញលើនឹងទេបងប្អូនអាចកុំចុចគ្រីសក៏បានដែរអូខេចុចគ្រីសមកបើយើងដាក់ស្រួលឲ្យវាលោតលើនឹងអញ្ចឹងណាហ្នឹងហើយអញ្ចឹងចុច next មក next ទៀតអញ្ចឹងរងចាំបន្តិចបងប្អូនឲ្យវា full សិនណាហើយខ្ញុំនឹងធ្វើការ download ឲ្យបងប្អូនមើលអញ្ចឹង finish ចប់ អញ្ចឹងអឺអ្វីដែលយើងត្រូវប្រើនៅក្នុងកម្មវិធីហ្នឹងគឺបងប្អូនអាចចូលទៅកាន់ YouTube អញ្ចឹងចុចចុចលើ YouTube មួយសិនណាហ្នឹងហើយអូខេអញ្ចឹងនៅពេលចុចលើ YouTube បងប្អូនអ្នកគ្រាន់តែដាក់លើហ្នឹងបងប្អូនអ្នកដាក់លើហ្នឹងណាវាលូនចេះអញ្ចឹងបងប្អូនអាចអឺចុចលើនេះក៏បានឬក៏មុនចុច view វីដេអូសិនក៏បានដែរចុច view ហើយបងប្អូនចុចនេះឃើញលូតខាងលើហ្នឹងបងប្អូននេះឃើញទេអញ្ចឹងនេះនេះកន្លែងនេះអញ្ចឹងវាលូតជាធម្មតាវាលូតខាងស្ដាំ នៅខាងចុងនេះចុចលើនឹងទៅហើយបងប្អូនរក video quality យកលើគេមកអូខេ IDM នេះគឺយើងអាច download បាន18ពួកខ្ញុំ radar ហ្នឹងវីដេអូនេះគឺ10 18ដែរ HD អញ្ចឹងណាហ្នឹងហើយចុចមកហើយយើងយកទៅដាក់កន្លែងណាមួយឲ្យស្រួលចាំអញ្ចឹងខ្ញុំដាក់លើ desktop សិនបងប្អូនណាហ្នឹងហើយអញ្ចឹងដាក់លើ desktop អូខេចាំតិចបងប្អូនលើដាក់ download មកមកទៅស្រួលអូខេ download មួយណាហ្នឹងហើយនេះអញ្ចឹងដាក់ទៅ download ឲ្យ full មកនេះអូខេនេះ នឹងវីដេអូហើយដើម្បីឲ្យយើងចាប់ដឹងថាតើវីដេអូហ្នឹងវា full frame អត់យើងចុចមកស្ដាំហើយចុច show more option ហ្នឹងទៅហ្នឹងហើយចុច prepare ហ្នឹងទៅនេះចុចយើងមើលថាតើ full option អត់អូខេ full option តែហ្មងអញ្ចឹងហ៎បងប្អូនអូខេអញ្ចឹងនេះគឺទី1យើងអាច download ពី YouTube បានទី2ខ្ញុំចូលទៅកាន់ Facebook អូខេឥឡូវកុំឲ្យថានេះអ្នកគេហ៎គឺមាន load នឹងដែរអញ្ចឹងបងប្អូនចុចលើនឹងមក download មកអញ្ចឹងនេះបងប្អូនរ file ណាដែល full HD មកនេះ នេះគឺអត់ full ទេនេះអាយ៉ាអឺអញ្ចឹងមិនអត់ full ទេនេះបងប្អូនចុចលើនឹងហើយបងប្អូនយកនេះឃើញឃើញខាងក្រៅនេះមាន quality HD យកហ្នឹងមកអញ្ចឹងយើងយកទៅដាក់កន្លែងណាមួយសិនកន្លែង download សិនមកបងប្អូនណា download សិនមកហើយយើងចុចអឺ save មកអូខេលឿនកន្លែង download លឿននេះនេះអូខេណាបងប្អូនអឺមួយទៀតបងប្អូនចូលនៅក្នុង TikTok ម្ដងអញ្ចឹងខ្ញុំសាក TikTok ម្ដងទៀតដើម្បីបងប្អូនកាន់តែច្បាស់ស្រួលណាហ្នឹងហើយនេះមួយទៀតបងប្អូន អូខេអញ្ចឹង TikTok នេះចុះអូខេអញ្ចឹងយើងគ្រាន់តែចុចលើនឹងទៅនេះឃើញនេះអូខេអញ្ចឹងយើងចុចឧទាហរណ៍ថាយើងឥឡូវយកវីដេអូនេះសាកចុះណាហ្នឹងហើយឥឡូវយកថ្មីចុះនេះឃើញចុចលើនឹងទៅហើយយើងចុចព្រោះអានេះ TikTok quality វាវាអត់បញ្ជាក់អាហ្នឹងឯងចឹងចុចលើនេះមកអូខេដាក់លើកន្លែងណានេះមក save មកហើយយើងចុច download នេះកន្លែង start download ហ្នឹងមកអូខេចុចទៅនេះ full មកអូខេនេះនេះបងប្អូនណា អញ្ចឹងនេះគឺតកតងទៅនឹងការ download គឺមានប៉ុណ្្នឹងទេបងប្អូនប៉ុណ្្នឹងទេអស់ហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេខ្ញុំសូមបញ្ជាក់ម្ដងទៀតសម្រាប់កម្មវិធីនេះគឺខ្ញុំដាក់នៅក្នុង Telegram របស់ខ្ញុំ Channel ខ្ញុំដាក់លើ screen នឹង QR code ដាក់លើ screen នឹងតែម្ដងឲ្យបងប្អូន scan ចូលទៅហ្មងអញ្ចឹងណាបងប្អូនមើលបាក់ត្រ link អូខេបងប្អូនអរគុណបងប្អូនសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានទស្សនាហើយបងប្អូនដែលមិនទាន់បានចុច subscribe របស់ខ្ញុំ channel ខ្ញុំ page ខ្ញុំគឺ បងប្អូនចូលទៅ page ហើយបន្តមកទៀតបងប្អូនមើលខាងលើនេះនៅមើលខាងលើនេះឃើញឃើញ link ហ្នឹងហើយបងប្អូនអូខេ link ហ្នឹងបងប្អូនគាត់ចុចលើ link ហ្នឹងទៅចុច click លើ link ហ្នឹងទៅហើយនឹងមានប្រព័ន្ធ social media ផ្សេងផ្សេងរបស់ខ្ញុំហើយអញ្ចឹងមាន YouTube មាន Facebook មាន Telegram ចុចលើហ្នឹងក៏បានហ្នឹងក៏ក៏ជាភាពងាយស្រួលដែរបងប្អូនចង់តាមដាន platform របស់ខ្ញុំខ្ញុំមួយណាគឺអាចចុចលើនឹងបានប៉ុន្តែខ្ញុំបញ្ជាក់វីដេអូរបស់ខ្ញុំភាគច្រើនដាក់លើ YouTube Facebook ហើយនឹង TikTok 3ហ្នឹងទេបងប្អូនណាហើយបើ Telegram គឺមិន ដាក់ដែរដាក់តែជារូបភាពអញ្ចឹងបងប្អូនហើយនឹងមាន file សម្រាប់កាត់ត design មួយចំនួនក្នុងហ្នឹងអូខេបងប្អូនអរគុណជួបខ្ញុំនៅវីដេអូបន្តទៀតអរគុណច្រើនបាទ